បាទសួស្តីថ្ងៃនេះបង្ហាញអំពីការលាយជីដើម្បីដាំផ្ទៀកទួយកពើបាទនេះជាធាតុផ្សំបាទបាទដីយើងលាយឲ្យមានជាតិសំណើមតិចតិចទៅបាទហើយដើម្បីយើងយកមកដាក់នៅផ្ទៀកកទួយកពើរបស់យើងបាទអញ្ចឹងនេះមើល ជីដែលខ្ញុំលាយគឺឥឡូវយើងមកបដូរនៅផើងបាទបដូរនៅផើងប្រទាលកន្ទុយក្រពើរបស់យើងអញ្ចឹងបន្ទាប់ពីការដាក់ជីហើយឃើញថាប្រទាលកន្ទុយក្រពើយើងមានសុខភាពល្អបាទនេះគឺជាពូជប៉ុនបាទពូជប៉ុនអញ្ចឹងយើងអាចថ្ងៃអនាគតខ្ញុំនឹងព្យាយាមពង្រីកឲ្យបានច្រើនដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ប្រទេសកម្ពុជាយើងបាទខ្ញុំនឹងព្យាយាមឲ្យបានរាប់ពាន់ដើមនឹងអាចនៅពេលអនាគតអាចរាប់ម៉ឺនដើមបាទនេះបង្ហាញអំពីការដាំអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាមើលនេះបាទបាទនេះឃើញទេឃើញស្រួលទេគឺមើលសុខភាពអញ្ចឹងយើងដាក់អញ្ចឹងទៅបាទយើងយើងដាក់ដាក់អញ្ចឹងទៅដីយើងអត់បែកទេអញ្ចឹងយើងបដូរផើងវាដើម្បីឲ្យវាមានភាពទូលំទូលាយបាទនេះឃើញទេ ចឹងយើងដាក់ជីដែលយើងបានលាយរួចមកហើយបាទនេះគ្រួសារខ្ញុំបាទស្អីស្អាតបានកំពុងតែវែកជីឲ្យវាសពបាទនេះគាត់កំពុងសកត់បាទនេះអូខេឃើញល្អទេបាទអញ្ចឹងយើងបដូរផើងវានឹងល្អអញ្ចឹងខ្ញុំនឹងបង្ហាញ លើក្រោយលើក្រោយបន្ទាប់ពីយើងដូរផើងវាហើយតើប្រទាលកទុយកពើហ្នឹងវាមានសុខភាពយ៉ាងម៉េចបន្ថែមទៀតបាទចឹងបន្ទាប់ពីយើងដាំហើយឃើញទេអូខេល្អឃើញទេចឹងដីនឹងសិតជីជាតិចឹងដូចខ្ញុំបង្ហាញចឹងមានផែងកាមបាទបាទខ្ជុំកាម អង្កាមហើយនឹងលិមួកគោហើយនឹងដីដែលមានជីជាតិនៅលបាយខាងលើខាងលើ បាទអញ្ចឹងឃើញឯពុកម៉ែបងប្អូន បាទនេះគឺយើងមើលបាទអញ្ចឹងឥឡូវយើងបាន3ធ្នាប់ហើយបាទអញ្ចឹងទូចប៉ុណ្្នឹងឯងវាបាន3ធ្នាប់បាទនេះគាត់កំពុងទៅវាស់មើលបាទហើយប្រសិនបើពុកម៉ែបងប្អូនទាំងអស់ត្រូវការនៅពូជទាបទូចទៅអាចចាក់ត្រង់បាននេះគឺយើងសូទឹកឲ្យចំចាក់កណ្ដាលបដូលវាហ្នឹងដើម្បីឲ្យបាទដីដែលនៅបដូលហ្នឹងវាវាអស់បាទកុំភ្លេច subscribe ផងបាទ អរគុណសម្រាប់ការទស្សនានៅវីដេអូនេះកុំភ្លេច Subscribe ផងបាទអូខេបាយបាយជម្រាប